រំជួយឆាកលោកដុកទ័រមក ប្រឡងធ្វើឲ្យខូចទប់ខ្លួនលែងនឹងពិសេសសុកស៊ីឡាលីន វងវិញវងវាន់រហូតដល់កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia Idol រដូវកាលទី4វគ្គចាត់ audition បានឈានដល់សប្តាហ៍ទី4ហើយកាលពីយប់ថ្ងៃទី29ខែឧសភាឆ្នាំ2022 ដោយចម្រាញ់បានបេក្ខជនបេក្ខនារីមានសមត្ថភាពជាច្រើនមានទាំងគ្រូពេទ្យនិស្សិត កម្មករសំណង់ជាដើមងាកមកចាប់អារម្មណ៍គ្រូពេទ្យម្នាក់ឈ្មោះសឹមច័ន្ទពន្លឺអាយុ29ឆ្នាំ មកពីខេត្តតាកែវពិតជាបានសាងភាពភ្ញាក់ផ្អើលសម្រាប់គណៈកម្មការខ្លាំងណាស់ជាពិសេសកញ្ញាសុកស៊ីឡាលីនតែម្ដងគ្រាន់តែឃើញគ្រូពេទ្យសង្ហាបង្ហាញវត្តមានភ្លាមតារាចម្រៀងដែលអាចច្រៀងភាសាអង់គ្លេសបានយ៉ាងល្អរូបនេះ និយាយលេបខៃធ្វើជាមាន អាការៈឈឺបេះដូង បាត់ទៅហើយពេលសួរនាំដឹងថារូប គេធ្លាប់ប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកបែបនេះដែរនៅឯប្រទេសវៀតណាមទៀតនោះស្រាប់តែធ្វើឲ្យគណៈកម្មការកាន់តែចាប់អារម្មណ៍លើរូបគេថែមមួយកម្រិតទៀតនិងសួរនាំពីការរៀបចំឆាកនៅទីនោះធៀបទៅនឹងកម្ពុជាយើង ផងដែរក្រោយបេក្ខជន ស្ថិតក្នុងវ័យ29ឆ្នាំរូបនេះបកស្រាយចាប់នោះ គណៈកម្មការម្នាក់ម្នាក់សុទ្ធតែសរសើរពីសមត្ថភាពសម្លេងរបស់រូបគេ ជាពិសេសកញ្ញាសុកស៊ីឡាលិនចង់បង្វេញបង្វាន់ស្មារតីរំជួលចិត្តខ្លាំងទប់ខ្លួនលែងចង់នឹងលងនឹងសម្លេងលងទាំងសម្រស់រហូតដល់និយាយផ្ដោះដងស្នេហាថែមទាំងច្រៀងឆ្លើយឆ្លងគ្នាជាភាសាអង់គ្លេសមើលទៅពិតជារ៉ូមែនទិកខ្លាំងណាស់បន្ទាប់ពីនិយាយផ្ដោះដងផ្ទុះសំណោចពេញឆាករួចមក គណៈកម្មការទាំង4បានសម្រេចផ្តល់យេសដល់លោកគ្រូពេទ្យរូបនេះ ដោយឥតស្ទាក់ស្ទើរធ្វើឲ្យបេក្ខជនដែលមកពីខេត្តតកែវរូបនេះទទួលបានសម្បត្តិមាសដើម្បីឈាន ទៅវគ្គបន្តចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ